បិទមុខយូរឆ្នាំតាមពិតអតីតតារាសម្ដែងសូលីសារស់នៅជាអភិជន ស្វាមីទិញឡានឲ្យមួយគ្រឿងតម្លៃកប់ពពកជាកាដូច្រើនឆ្នាំហើយដែលអតីតតារាសម្ដែងរូបស្រស់សូលីសា បាន បញ្ចប់អាជីពសិល្បៈហើយពេលនេះនាងកំពុងរស់នៅយ៉ាងមានសេចក្តីសុខនិងទើបសម្រាលកូន ទី2កាលពីពេលថ្មីថ្មីកន្លងទៅនេះ។ ជាការពិតណាស់អតីតតារាសម្ដែងរូបរាងខ្ពស់ស្រឡះសូលីសា នៅក្នុងពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារដ៏តូចរបស់នាងក្រោមការថ្នាក់ថ្នមមើលថែពីសំណាក់ស្វាមី ដែលត្រូវបានគេដឹងថាមានងារជាមន្ត្រីរាជការមួយរូបក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំនោះ គេសង្កេតឃើញថាអតីតតារាសម្ដែងរូបនេះ បានប្រែរូបរាងខ្លាំងណាស់ ដោយកន្លងមកធ្លាប់តែឃើញរូបរាងតូចស្រឡូនស្អាតប្រែប្រួលបែកសាច់ទៅជាត្រលុកត្រលន់ជាងមុនសូម្បីតែរូបនាងក៏ធ្លាប់លន់មាត់នឹងខ្លួនឯងដែរបើនិយាយពីជីវភាពវិញអតីតតារាសម្ដែងរូបនេះពិតជាឆ្អឹងអណ្ដែតខ្លាំងណាស់ដោយកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងជីវិតហៃសូជាមួយស្វាមីនិងកូនកូនជាទីស្រឡាញ់ពីរនាក់របស់នាងទោះជាយ៉ាងណា នាងក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ ក្រៅពីបំពេញតួនាទីជាភរិយាដ៏ល្អនោះជាក់ស្ដែងថ្មីថ្មីនេះអតីតតារាសម្ដែងរូបនេះទើបតែទទួលបានកាដូពីស្វាមីនៅរថយន្តស៊េរីទំនើបថ្មីសឡាំងម៉ាក Long Cruiser ពណ៌ខ្មៅស្រិលដែលមានតម្លៃប្រមាណជា30,000ដុល្លារមិនមានអ្វីចម្លែកទេព្រោះជារឿយរឿយសូលីសាទទួលបានវត្ថុអនុស្សាវរីយ៍ជាហោហែពីសំណាក់ស្វាមី ដែលមានដូចជាផ្ទះលំហែនិងគ្រឿងអលង្ការពេជ្រជាដើមនោះ។ ជាកាដូដ៏មានតម្លៃនេះសូដាលីសា បាននិយាយទាំងរំភើបថា ស្វាគមន៍ប្រុសម៉ៅបងល្អពេកហើយអរគុណប្តីសម្លាញ់ដែលតែងតែបំពេញក្តីស្រមៃអូន ភាពហឺហារបស់សូលីសាក៏ទទួល បានការលន់មាត់សរសើរពីសំណាងរបស់នាង ដែលមានស្វាមីជាបុរសល្អហើយថែមទាំងជាអ្នកមានទ្រព្យធនថែមទៀតចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។